ការកិនកាប់ទឹកដីទាំងស្រុងរបស់អធិរាជលីប៉ាង មិនមែនត្រឹមតែការខិតខំប្រឹងប្រែងរបស់អូប៉េរ៉ាស៊ីវហឺនិងស្នាមមុខហាន់ស៊ីនតែប៉ុណ្ណោះទេ តែមានបុគ្គលសំខាន់ម្នាក់ទៀតដែលនៅពីក្រោយជួយរៀបចំកលល្បិចដ៏ស៊ីជម្រៅឲ្យលីប៉ាងយកឈ្នះសៀងអ៊ីនិងហ្វានចឹងបាននោះគឺទីប្រឹក្សាចាងលៀងចាងលៀងតែតែទាក់ទាញចំណាប់អារម្មណ៍អ្នកយុទ្ធសាស្ត្រសង្គ្រាមនិងប្រវត្តិសាស្ត្រយោធារបស់ចិន។ ក្រៅពីត្រូវបានគេស្គាល់ជាទីប្រឹក្សារបស់លីវប៉ាងដែលជាស្ថាបនិកនៃរាជវង្សហានគាត់ត្រូវបានគេទទួលស្គាល់ថាជាអ្នកយុទ្ធសាស្ត្រម្នាក់ដែលជាអ្នកយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្រតើលោកអ្នកចង់ដឹងពីប្រវត្តិរបស់គាត់ទេ តើសង្គ្រាមចិត្តសាស្ត្ររបស់គាត់នរណាជាអ្នកបង្រៀនចាងឡាងប្រហែលកើតនៅសតវត្សទី3មុនគ្រិស្តសករាជនិងទទួលមរណភាពនៅឆ្នាំ1806មុនគ្រិស្តសករាជ វងត្រកូលរបស់គាត់ចេញពីគ្រួសារអភិជននៃនគរហានដែលបានបម្រើជាមន្ត្រី3ចំនួនយោងទៅតាមប្រវត្តិសាស្ត្រខ្លះៗបានបញ្ជាក់ថាគាត់មានត្រកូលជី ដែលជាត្រកូលរាជវង្សនៅពេលដែលនគរហានត្រូវបានដណ្ដើមកាន់កាប់ដោយចក្រភពឈីងចាងលៀងនៅក្មេងនៅឡើយ គេបានរត់គេចខ្លួនពីការតាមសម្លាប់ដាច់ពូជរបស់ចក្រភពឈីងមានរឿងមួយគេបាននិយាយថា ពេលដែលប្អូនប្អូនរបស់ចាងលៀងស្លាប់ គាត់មិនបានចំណាយប្រាក់កាក់និងទ្រព្យសម្បត្តិគ្រួសារដើម្បីធ្វើបុណ្យនៅប្អូនប្រុសគាត់ទេ តែគាត់បែរជាទុកទ្រព្យសម្បត្តិនោះដើម្បីជួបបរិសម្នាក់ដែលមានសមត្ថភាពពិសេសដើម្បីធ្វើឃាតស្ដេចឈិញធិតក៏បានពូនស្ទាក់នៅផ្លូវបូឡាងដែលជាកន្លែងស្ដេចឈិញធ្វើដំណើរឆ្លងកាត់ជាមួយរទេះសេះនិងកងទ័ពអ្នកធ្វើឃាតនោះមានកម្លាំងខ្លាំងអាចលើកដុំដែកដែលមានទម្ងន់រាប់គីឡូ តែទោះជាគាត់មានកម្លាំងខ្លាំងយ៉ាងណាក៏ដោយក៏គាត់មិនអាចធ្វើឃាតស្ដេចឈីបានឡើយ ក្រោយពីធ្វើឃាតមិនបានជោគជ័យចាងលៀងត្រូវរិជកាឈីងតាមចាប់ខ្លួនក្រោយពីគេចខ្លួនពីការតាមចាប់របស់ចក្រភពឈីងមានរឿងនិទានមួយដំណើរពីគាត់ថាគាត់បានស្គាល់បរិសុទ្ធចំណាស់ម្នាក់ដែលមានសិភៅយុទ្ធសាស្ត្រសង្គ្រាមដែលសរសេរដោយតាយ៉ងហើយ បរិសុទ្ធចំណាស់នោះគឺជាអ្នកយុទ្ធសាស្ត្រសង្គ្រាមដ៏ល្បីល្បាញម្នាក់ឈ្មោះ ហ៊ុងស៊ីគូចាងលៀងបានសិក្សាសៀវភៅទាំងនោះអស់រយៈពេលជាច្រើនឆ្នាំ ហើយគាត់សម្រេចចិត្តក្រោកប្រឆាំងនឹងឈិញផ្ដាច់ការម្ដងទៀតតើហេតុអ្វីបានជាហ៊ុងស៊ីគូងដល់សិភៅយុទ្ធសាស្ត្រសង្គ្រាមនោះឲ្យចាងលៀងមានរឿងមួយ បានដំណើរថាពេលដែលចាងលៀងដើរតាមផ្លូវមួយគាត់បានឃើញបុរសចំណាស់ម្នាក់អង្គុយនៅក្បែរស្ពានគាត់ឃើញបុរសចំណាស់នោះពាក់ស្បែកជើងតែម្ខាងទេ ចាំងនាងឃើញដូចនោះក៏សួរទៅបរោះចំណាស់នោះថាតើត្រូវការខ្ញុំជួយរើសស្បែកជើងមួយចំហៀងទៀតឲ្យអ្នកទេបរោះចំណាស់នោះក៏បានចង្អុលស្បែកជើងដែលនៅក្រោមស្ពានចាងនាងបានយកស្បែកជើងនោះឲ្យគាត់ដែលជាទង្វើសប្បុរសទោះជាយ៉ាងណាក៏ដោយជំនួសឲ្យការអរគុណបរោះចំណាស់នោះបែរជាធ្វើកាយវិការដូចជាចង់ឲ្យចាងលៀងពាក្យស្បែកជើងឲ្យគាត់ទៅវិញ។ ដំបូងឡើយចាងលៀងមិនសប្បាយរីករាយទេប៉ុន្តែគាត់មានអារម្មណ៍ថាបើជ្រុលជួយគេហើយ ត្រូវជួយចាប់ចុងជាប់ដើមដូច្នេះគាត់បានជួយពាក្យស្បែកជើងឲ្យបរោះចំណាស់នោះបរោះចំណាស់រូបនោះសប្បាយចិត្តនឹងទង្វើចាងលៀងណាស់ហើយបានប្រាប់ចាងលៀងថាគាត់នឹងទទួលបានរង្វាន់សម្រាប់សេចក្តីសប្បុរសរបស់គាត់បរោះចំណាស់បានប្រាប់ចាងលៀងឲ្យមកជួបគាត់នៅស្ពាននៅ2ថ្ងៃក្រោយហើយបានប្រាប់ចាងលៀងថាកុំឲ្យយឺតពេល។ ពីថ្ងៃក្រោយមកចាងលៀងបានប្រញាប់ទៅស្ពានគាត់ក៏បានឃើញបរោះនោះកំពុងរងចាំគាត់រួចទៅហើយ ចាងលៀងបានសុំអភ័យទោសចំពោះការយឺតយ៉ាវប៉ុន្តែបរោះចំណាស់នោះ នៅតែមិនពេញចិត្តឡើយបរោះចំណាស់បានប្រាប់ចាងលៀងថា សូមជួបគ្នាពីថ្ងៃក្រោយទៀតដោយខ្លាចយឺតពេលម្ដងទៀតចាងលៀងបានទៅកន្លែងនោះតាំងពីព្រលឹមស្រាងស្រាងពេលទៅដល់ទីនោះចាងលៀងមានការព្យាបផ្អើលជាខ្លាំង ដែលឃើញបរោះចំណាស់នោះរងចាំគាត់រួចទៅហើយបរោះចំណាស់ម្នាក់នោះ បានខឹងម្ដងទៀតចាងលៀងក៏សុំអភ័យទោសម្ដងទៀតបរោះចំណាស់បានសម្រេចចិត្តដល់ឱកាសជាចុងក្រោយដល់គាត់ពួកគេបានណាត់ជួបគ្នាម្ដងទៀតនៅពីថ្ងៃក្រោយទៀតចាងលៀងបានទទួលមេរៀនពីមុនពីមុនដែលគាត់ធ្លាប់មកយឺតគាត់ក៏សម្រេចចិត្តរងចាំមុនមួយថ្ងៃគាត់បានឈរនៅទីនោះរងចាំមួយយប់មួយថ្ងៃ។ នៅប្រហែលពាក់កណ្ដាលរាត្រីគាត់បានឃើញបរោះចំណាស់ហ៊ុងស៊ីគួងមកដល់ចាងលៀងបានប្រញាប់ទៅស្វាគមន៍គាត់លោកតាហ៊ុងសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញចាងលៀងនៅទីនោះគាត់បានដកគម្ពីរចាស់ចេញមកហើយប្រគល់ឲ្យចាងលៀងសិភើចាស់នោះគឺជាសិល្បៈសង្គ្រាមរបស់តាយ៉ុងដែលបានបាត់បង់យូរយារណាស់មកហើយសិភើនេះ គឺជាការបង្រៀនអាចកំបាំងចំនួន6វគ្គឬក្នុងរឿងសាមកុកគឺក្បួន6វគ្គជូកលៀងបាននិយាយថាវាបានកប់ក្នុងភ្នូររបស់ស្ដេចឈូតែសិភៅនេះត្រូវបានកូនប្រុសរបស់លឺជីងសឹងបានរក្សាទុកក្នុងផ្ទះរបស់ខ្លួនបងប្អូនអាចចូលមើលរឿងសាមកុកភាគទី44និងដឹងខ្លះៗពីសិភៅនេះបន្ទាប់ពីបានអានសិភៅនេះ ធ្វើឲ្យចាងលៀងមានចំណេះដឹងកើនយ៉ាងខ្លាំង។ សិភើ6វាកនេះ បានជួយឲ្យចាងលៀងមានចំណេះដឹងនិងជួយលឺប៉ាងធ្វើសិង្ជ័យប្រឆាំងនឹងស៊ីងអ៊ីដើម្បីបង្រួបបង្រួមប្រទេសចិន10ឆ្នាំក្រោយមកបន្ទាប់ពីការស្លាប់របស់ឈិនស៊ីហួងអាទិរិឈីងក៏មានការក្រោកឡើងបះបោររបស់កសិករបានផ្ទុះឡើងដែលមានការដឹកនាំពីឆេងសៀងនិងអ៊ូខ្វាងហើយវាក៏ជា ការបះបោរដំបងប្រឆាំងនឹងឈីងផ្ដាច់ការដែរ។ ចំណែកឯចាងលៀងក៏មិនសំងំស្ងៀមដែរគេបានប្រមូលយុវជនជាង100នាក់ក្រោកឡើងបះបោនឹងក្រុងទៅចោះចូលជាមួយឈិនជីដែលប្រកាសខ្លួនជាស្ដេចឈូដែលមានមូលដ្ឋាននៅក្រុងលីវនៅតាមផ្លូវធ្វើដំណើរគាត់បានជួបនឹងកម្លាំងលីប៉ាងដែលក្រុងនឹងចោះចូលជាមួយនឹងស្ដេចឈូដែរតែក្រុងនោះត្រូវសៀងអ៊ីវាយយកបាត់ទៅហើយលីប៉ាងក៏សម្រេចចិត្តចោះចូលជាមួយនឹងសៀងអ៊ី ពេលនៅជាមួយលីប៉ាងចាំងលៀងបានបញ្យល់ពីអ្វីដែលគាត់បានរៀនពីសិភៅនោះណែនាំទៅលីប៉ាងលីប៉ាងបានទទួលយកយុទ្ធសាស្ត្រដែលចាំងលៀងប្រាប់គាត់តែផ្ទុយទៅវិញពេលដែលចាំងលៀងព្យាយាមបញ្យល់គំនិត នេះដល់អ្នកដតីគ្មាននរណាម្នាក់ទទួលយកឡើយ ពេលនោះហើយដែលចាំងលៀងបានគិតថាលីប៉ាងជាមេម្នាក់ដែលស័ក្តិសមនឹងឲ្យគាត់បម្រើ បន្ទាប់មកចាងលៀងត្រូវបានគេតែងតាំងជាមន្ត្រីនៅរដ្ឋហានដែលបានរស់ឡើងវិញហើយបានលើកព្រះមហាក្សត្រថ្មីឲ្យឡើងគ្រងរាជ្យនិងមានកម្លាំងកងទ័ពជាង1000នាក់ដើម្បីប្រយុទ្ធដណ្ដើមទឹកដីយិនឈូងក្រោយមកទៀតលឺប៉ាងនិងសាងអ៊ីត្រូវបានបញ្ជាដោយស្ដេចហ៊ួយនៃរដ្ឋឈូដើម្បីវាយលុកចក្រភពឈីងចាងលៀងបានមកជួបជុំជាមួយលឺប៉ាងកំឡុងពេលលឺប៉ាងកំពុងលើកតបទៅច្បាំងនឹងឈីង នៅតាមផ្លូវពួកគេបានច្បាំងនៅដើមទីក្រុងចំនួន10ដែលជាកម្មសិទ្ធិរដ្ឋហានពីមុននិងកំចាប់មេតបសត្រូវឈ្មោះថាយ៉ាងស៊ូងលីប៉ាងបានបកគោលទីក្រុងយ៉ាងទីឲ្យស្ដេចហានដើម្បីជាធ្នូដោះដូរជាមួយនឹងការយកចាងលៀងទៅជាមួយគាត់បន្ទាប់ពីចូលដល់ទឹកដីអ៊ូអភាគខាងលិចលីប៉ាងបានរៀបចំផែនការវិលុបតបឈិញប្រហែលជា20000នាក់ ចាំងលៀងបានប្រាប់លីវប៉ាងថា កងទ័ពឈីននៅតែខ្លាំងតែមេតបគេឥតបានការទេជាមនុស្សលោភលន់ល្មោបមាសប្រាក់ដូច្នេះលោកគួរយកទ័ពចំនួន50000នាក់ទៅដោតតុងជ័យនៅជុំវិញភ្នំនៅតំបន់នោះដើម្បីបំភាន់ភ្នែកកងទ័ពសត្រូវនិងយកមាសប្រាក់ទៅសុកប៉ាន់មេតបគេមេតបនោះបានយល់ព្រមហើយបានរួមដៃជាមួយលីវប៉ាងវីលុកស៊ីនយ៉ាង ដែល ជារាជធានីឈីនចុងក្រោយ។ ទោះយ៉ាងណាក៏ដោយចាងលៀងបានផ្ដល់ដំបូន្មានទៅលីវប៉ាង ថា ត្រូវប្រយ័ត្នចំពោះមនុស្សបែបនេះកងទ័ពដែលមិនអាចជឿទុកចិត្តបានបែបនេះគឺនឹងគំរាមកំហែងដល់កម្លាំងរបស់ពួកយើងនៅថ្ងៃក្រោយជាជំនះលឺប៉ាងនៅក្នុងក្រុងស៊ីនយ៉ាងស្ទើរតែបង្កគ្រោះថ្នាក់ឲ្យគាត់ទៅវិញការចូលដល់ព្រះបរមរាជវាំងដែលសម្បូរដោយទ្រព្យសម្បត្តិយ៉ាងច្រើនអ្នកបម្រើស្រី និងវិមានដ៏ស្រស់ស្អាតបានជំរុញឲ្យគាត់ត្រឡប់ទៅរកភាពដើមចំណងចំណូលចិត្តស្រីនិងស្រាដូចពីមុនវ៉ាន់ខួយបានទូពាក្យសម្ដីនឹងចាងលៀងដែលបានព្រមានពួកគេថាវានឹងអាចបង្កគ្រោះថ្នាក់ចាងលៀងបាននិយាយថាថ្នាំពុលអាចផ្អែមតែវានឹងធ្វើឲ្យយើងស្លាប់បានបើយើងរវល់តែនឹងជ័យជំនះវាអាចនឹងធ្វើឲ្យយើងភ្លេចគ្រោះថ្នាក់នៅថ្ងៃមុខ ដែលធ្វើតាមដំបងមានរបស់ចាងលៀងលាវប៉ាងបានជាគេបិទឃ្លាំងរាជការមិនឲ្យនរណាប៉ះពាល់ហើយបន្ទាប់មកគាត់បានដកខ្លួនទៅប៉ាសាគាត់បានទទួលការគ្រប់គ្រងពីប្រជារាស្ត្រក្នុងការលុបបំបាត់ច្បាប់ខូខើរបស់ឈីហើយគាត់បានបដិសេធមិនទទួលអំណោយពីប្រជារាស្ត្រឡើយហើយការប្រព្រឹត្តនេះគឺដោយចិត្តសប្បុរសខណៈពេលនោះសៀងអ៊ីកំពុងជាប់ដៃច្បាំងជាមួយមេតបឈីងចាងហាន នៅពេលដែលគាត់យកឈ្នះកងកម្លាំងសត្រូវដំណឹងជ័យជំនះរបស់លីវប៉ាងក៏ទៅដល់ដៃគាត់ស៊ីងអ៊ីមានការខឹងសម្បារយ៉ាងខ្លាំងហើយបានប្រមូលទ័ពរបស់គាត់រួមទាំងយីងពូដើម្បីឈ្មោះទៅសៀងយ៉ាងហើយបានរៀបអន្ទាក់សម្រាប់លីវប៉ាងក្នុងពិធីជប់លៀងពេញស្រានៅសំណាក់ឡុងមិន ក្រោយពីគម្រោងសម្រាប់លីប៉ាងនៅសំណាក់លងមិនបានចូលដល់ទៅជាសៀងប៉សៀងប៉ដែលជាពូរបស់សៀងអ៊ីហើយក៏ធ្លាប់ជំពាក់គុណចាងលៀងបានលួចទៅដល់ដំណឹងទាំងយប់ដើម្បីឲ្យចាងលៀងគិចខ្លួន ចាងលៀងពេលដឹងដំណឹងហើយក៏មិនរត់ទៅណាដែរគាត់គិតថាបើគាត់រត់ចោលលីប៉ាងក្នុងគ្រាលំបាកនេះវាជាទង្វើគ្មានគុណធម៌គាត់បានសម្រេចចិត្តនាំសាងប៉ទៅជួបនឹងលាវប៉ាងដើម្បីព្រមានគាត់ ពីសេចក្តីវិន័យហិនហោចចិត្តមកដល់ពេលឮដំណឹងនេះហើយលឺប៉ាងមានការតក់ស្លុតយ៉ាងខ្លាំងនិងសុំដំបូងមានពីចាងលៀងចាងលៀងបានសួរទៅគាត់ថាតើលោកម្ចាស់ប៉ាន់ស្មានកម្លាំងរបស់យើងអាចប្រឆាំងនឹងសៀងអ៊ីបានទេលីវប៉ាងបានគិតយ៉ាងយូរមុនពេលឆ្លើយគឺមិនអាចទៅរួចទេ ចាងលៀងបានបន្តថា តាមខ្ញុំបានប្រមាណកម្លាំងសៀងអ៊ីមានរហូតដល់4សែននាក់ចំណែកឯយើងមាន ត្រឹមតែ1សែននាក់ប៉ុណ្ណោះដូចនេះយើងគូបន្ទាបខ្លួនចុះចាញ់សិនទើបអាចដោះស្រាយបញ្ហាបាន ចាងលៀងក៏បានងាកទៅសួរសៀងប៉វិញពេលនោះសៀងប៉ក៏និយាយពីកលល្បិចក្នុងពិធីជប់លៀងឲ្យលាវប៉ាងនិងចាងលៀងស្ដាប់ក្នុងអំឡុងពេលពិធីជប់លៀងនោះលាវប៉ាងគឺចិត្តនឹងមានគ្រោះថ្នាក់ទៅហើយ។ ព្រោះអ្នកសម្ដែងក្បាច់ដើរកំពុងព្យាយាមសម្លាប់គាត់ជីវិតរបស់លីប៉ាងត្រូវបានរួចរស់ក្រោយសៀងប៉និងវ៉ាងខួយចូលរួមសម្ដែងរបាំដាវដែរពេលស្ថានភាពរឿងទូស្រាស្របពេលដែលវ៉ានចឹងភ្លេចខ្លួនលីប៉ាងបានធ្វើពុតជាឈឺពោះទៅបង្គន់ហើយក៏គេចខ្លួនបាត់ទៅ នៅមុនគ្រិស្តសករាជ206សៀងអ៊ីបានបែងចែកចក្រភពឈីងនិងគ្រប់គ្រងមេតបនិងស្ដេចក្រាញ់ទាំងអស់ លីវប៉ាងត្រូវបានគេប្រគល់ងារឲ្យជាស្ដេចហាននិងប្រគល់ទឹកដីប៉ាស៊ូនិងហានជុងដែលជាទឹកដីដាច់ស្រយាលឲ្យមុនពេលលីវប៉ាងចាក់ចេញទៅទឹកដីថ្មីរបស់គាត់ ចាងលៀងបានណែនាំគាត់បំផ្លាញផ្លូវជ្រុះច្រោតហានដាវដើម្បីបន្ធូរបន្ថយការសង្ស័យពីសៀងអ៊ីថាលីវប៉ាងគ្មានមហិច្ឆតាដូចមុនទេ វាក៏ជាការរៀបរៀងសត្រូវកុំឲ្យដេញតាមពីក្រោយដែរចំណែកអាចាងលៀងបានវិលត្រប់ទៅនគរហានវិញ ប៉ុន្តែម្ចាស់របស់គាត់ស្ដេចឆេងនៃហានបានបញ្ជាគាត់នៅជាមួយសាងអ៊ីព្រោះសាងអ៊ីដឹងថាចាងលៀងមានចំណេះដឹងមិនចាញ់ពុកធររបស់ខ្លួនទេទើបចង់ទុកចាងលៀងប្រើសាងអ៊ីក៏មានការព្រួយបារម្ភនឹងស្ដេចហានដែរពីព្រោះគេធ្លាប់រាប់អានជាមួយលឺប៉ាងក៏បញ្ជាគេទៅទិសខាងកើតមិនឲ្យវិលត្រឡប់ទៅហានវិញឡើយ។ ពេលនៅជាមួយសៀងអ៊ីចាងលៀងបានផ្ដល់យោបល់ឲ្យគេប្រយ័ត្នជាមួយស្ដេចឈីទៀងរងដើម្បីមុខវាយអារម្មណ៍សៀងអ៊ីកុំឲ្យមានគំនិត ប្រុងប្រយ័ត្នជាមួយលីវប៉ាងទៀតការដំបូងឡើយសៀងអ៊ីធ្លាប់មានការប្រុងប្រយ័ត្ននិងបានដាក់ពង្រីកងទ័ព3ផ្លូវដែលដឹកនាំដោយចាងហានស៊ឺម៉ាស៊ីននិងដុងជីដើម្បីឃ្លាំមើលលីវប៉ាងតែក្រោយមកពេលផ្លូវជ្រុះចោតត្រូវបានដុតបំផ្លាញ មេតបទាំង3មានការបន្ធូរបន្ថយមិនសូវប្រុងប្រយ័ត្នដូចមុនឡើយនៅពេលដែលលីប៉ាង បានស្ដារកម្លាំងឡើងវិញហើយលីប៉ាង បានបញ្ជូនកម្លាំងពលកម្មមួយក្រុមតូចដើម្បីជួសជុលផ្លូវជ្រោះចោតឡើងវិញមេតបទាំង3មិនបានប្រុងប្រយ័ត្នទេព្រោះគេគិតថាការងារនេះចំណាយពេលយូរណាស់ធ្វើឲ្យពួកគេមិនសូវប្រុងប្រយ័ត្នគ្រាន់តែឲ្យតបក្លំមើលការជួសជុលផ្លូវនោះតែប៉ុណ្ណោះ ជាការពិតទៅ ការជួសជុលផ្លូវនេះគឺគ្រាន់តែជាឧបាយកលតែប៉ុណ្ណោះលីវប៉ាងបានដឹកនាំកម្លាំងចេញតាមច្រកឈិនឆាង ហើយបានវាយប្រហារមេតបទាំង3នៅពេលនោះ មេតបដឹកនាំតបគឺហានស៊ីងបានទទួលជ័យជំនះនៅបង្ក្រាបតបទាំង3បានសម្រេចក្នុងគណៈនោះដែរចាងលៀងបានរត់គេចខ្លួនពីសៀងអ៊ីហើយចូលរួមជាមួយលីវប៉ាងវិញ និងបានប្រគល់ងារជាឆេងស៊ីងហៅ ទ័ពរបស់លីវប៉ាង បានបែងចែកជាពីរមួយខាងដឹកនាំដោយសេនាប្រមុខហានស៊ីងនិងមួយខាងទៀតដឹកនាំដោយគាត់ផ្ទាល់ហានស៊ីងបានដឹកនាំទទួលជ័យជំនះរហូតប៉ុន្តែ ជាអកុសលលីវប៉ាងបែរជាជួបការបរាជ័យទៅវិញនៅឆ្នាំ204មុនគ្រិស្តសករាជលីវប៉ាងត្រូវបានឡោមព័ទ្ធដោយកម្លាំងសៀងអ៊ីនៅក្រុងស៊ីនយ៉ាងលីស៊ីឈីបានផ្ដល់ដំបូន្មានឲ្យលីវប៉ាងឲ្យបង្កើតនគរទាំង6ឡើងវិញ ដោយលើកូនចៅចំនួនក្រោយគេជាស្ដេចដើម្បីឲ្យពួកគេអាចរួមដៃជាមួយខ្លួនប្រឆាំងនឹងឈូលីប៉ាងសប្បាយចិត្តនឹងយោបល់នេះណាស់ប៉ុន្តែពេលដែលចាងលៀងមកដល់គាត់បានច្រានចោលផែនការនេះ ចាងលៀងបានសួរទៅលីប៉ាងថាតើនរណាអ្នកផ្ដល់គំនិតនេះលីប៉ាងបានសួរទៅវិញដោយទេសាថាតើគំនិតនេះមានបញ្ហាមែនទេ ចាងលៀងក៏បានវិភាគព្រឹត្តិការណ៍យ៉ាងល្អល្អអំពីភាពខុសគ្នា រវាងបច្ចុប្បន្នរបស់លាវប៉ាងនិងស្ថានភាពរបស់ស្ដេចថាងនៃនគរសាង និងស្ដេចអូនៃនគរជើគឺមិនដូចគ្នាទេប្រសិនបើនគរទាំង6ត្រូវបង្កើតឡើងវិញនោះទឹកដីទាំងអស់នឹងត្រឡប់ទៅជាទឹកដីរបស់នគរទាំង6រួមទាំងកម្លាំងទ័ពនិងមន្ត្រីបច្ចុប្បន្នរបស់លោកម្ចាស់តើការបង្កើតនគរទាំង6ឡើងវិញមានផលប្រយោជន៍អ្វីខ្លះដល់លោកម្ចាស់ហើយនៅពេលនេះសៀងអ៊ីកំពុងតែខ្លាំង បង្កើតនគរទាំង6ដែលទុនខ្សោយតើវាអាចជួយអ្វីបានទៅលោកម្ចាស់នៅមុនគ្រិស្តសករាជ203ហានស៊ីងបានផ្ដួលរលំនគរឈីតែលីប៉ាងនៅតែស្ថិតនៅក្រោម ការឡោមព័ទ្ធរបស់សៀងអ៊ីដដែលហានស៊ីងហាក់មិនអើពើហើយក៏មិនលើកតបមកជួយដែរចាងលៀងបានឲ្យយោបល់លើកហានស៊ីងជាស្ដេចឈីដើម្បីឲ្យហានស៊ីងដកតបមកជួយលីប៉ាង តែហានស៊ីងនៅតែ មិនព្រមមកជួយដដែលនៅទីបំផុតទៅលីវប៉ាងក៏បាន សុំចរចាជាមួយសៀងអ៊ីដែលយកប្រឡាយហុងជាព្រំដែនចែកនគរជាពីរក្រោយពីកិច្ចចរចាបាន បញ្ចប់ទៅសៀងអ៊ីបានដកទ័ពឆ្ពោះទៅទិសខាងកើតដោយសប្បាយរីករាយនិងគ្មានការប្រុងប្រយ័ត្នឡើយទីហ៊ានសៀងអ៊ីពេលនោះបានវិលត្រឡប់ទៅស្រុកកំណើតវិញគិតថាលែងមានសង្គ្រាមទៀតហើយ។ ម្នាក់ម្នាក់គ្មានស្មារតីក្នុងការប្រយុទ្ធទៀតឡើយចំណែកឯស្នាប្រមុខហាន់ស៊ីងបាយជាយល់ថានេះជាឱកាសល្អក្នុងការធ្វើចម្បាំងទៅគេទៅបញ្ចុំចូលចាងលៀងនិងលីវប៉ាងឲ្យលើកតបច្បាំងពេលនោះលីវប៉ាងក៏យកព្រមក្នុងការធ្វើសង្គ្រាម ហើយក៏បានលើកតបទៅដល់ភូមិគូលីងសមរភូមិបានផ្ទុះឡើងសង្គ្រាមរវាងនគរហាននិងនគរឈូបានផ្ទុះឡើងម្ដងទៀត តែបែជាមិនឃើញ មុខហាន់ស៊ីងលិចឡើងសោះធ្វើឲ្យលឺប៉ាង បាន មានចម្ងល់ឡើងខ្លាំងហើយបានសួរទៅចាងលៀងចាងលៀងបាននិយាយថាសង្គ្រាមនេះមិន អាចឈ្នះទេបើគ្មានការចូលរួមពីហានស៊ីងនិងពេងឈីគាត់បានស្នើឲ្យលីប៉ាងកាត់ដីមួយផ្នែកនៃនគរឈូឲ្យពួកគេដើម្បីលើកទឹកចិត្តក្នុងការប្រយុទ្ធនិងដណ្ដើមទឹកដីឲ្យខ្លួនលីប៉ាង បានធ្វើតាមផែនការនេះ ហើយប្រកាសណាស់ ហាន់ស៊ីងនិងពេញជានិងព្រះចៅអធិរាជដទៃទៀតបាន ចូលរួមជាមួយលីប៉ាងនៅកៃសៀនៅស្មោលភូមិកៃសៀកងទ័ពរបស់សាងអ៊ីត្រូវបានបំផ្លាញសាងអ៊ីក៏ត្រូវបានសម្លាប់ខ្លួននៅ ទីនោះទៅ សង្គ្រាមក៏បានបញ្ចប់នៅមុនគ្រិស្តសករាជ201លីប៉ាងបានបង្រួបបង្រួម ទឹកដី និងបង្កើតរាជវង្សថ្មីមួយហៅថាមូហាហានហើយក៏ដូរព្រះនាមទៅជាកៅជូ ទោះបីជាលោកចាងលៀវមិនបានដឹកនាំទ័ពច្បាំងដោយផ្ទាល់ក៏ដោយតែលីវប៉ាងបាននិយាយថាគាត់គឺជាអ្នកយុទ្ធសាស្ត្រសង្គ្រាមនិងជាអ្នករៀបចំផែនការក្នុងជំរំដែលអាចកំណត់នៅជ័យជំនះដែលមានចម្ងាយរាប់សិបគីឡូជាការតបស្នងគុណលីវប៉ាងបានប្រគល់ដីឈីដែលមាន30000គ្រួសារឲ្យចាងលៀងតែចាងលៀងបានបដិសេធហើយបានរំលឹករឿងចាស់ចាស់ពេលដែលជួបគ្នាដំបូងជាមួយលីវប៉ាង គាត់បានកោតសរយ៉ាងខ្លាំងចំពោះវិធីដែលលីវប៉ាង ដឹកនាំគាត់បាននិយាយថា ការដឹកនាំលីវប៉ាងគឺចេះជឿទុកចិត្តនិងផ្ដល់ឱកាសឲ្យគាត់ហើយវាក៏ជាសំណាងផងដែរដែលយោបល់របស់គាត់មានប្រសិទ្ធភាពក្រោយមកចាងលៀងបានឲ្យយោបល់លីវប៉ាងបដូររាជធានីទៅក្រុងឆាងអានវិញក្រោយពីលីវប៉ាងដាក់រាជឲ្យបុត្ររបស់ខ្លួនឈ្មោះលីវយីង ដៃរបស់លីវយីងបានកាន់អំណាចស្ទើរតែទាំងស្រុង អំណាច មហាហានបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ត្រកូលីចាប់ពីពេលនោះមកចាងលៀងបានលាលែងតំណែងពីនយោបាយដោយយកលេសថាឈឺហើយក៏សំងំនៅផ្ទះទៅគាត់ បាន អនុវត្តយ៉ាងតឹងរឹងតាមលទ្ធិតៅរបស់ឡាយជឺដែលរួមមានការកាត់បន្ថយចំណីអាហារយ៉ាងច្រើន អាទ្រីកលូបានព្យាយាមបញ្ចុងចូលគាត់ឲ្យបរិភោគអាហារឡើងវិញ តែគាត់នៅតែបដិសេធ6ឆ្នាំក្រោយមកចាងលៀងបានទទួលមរណភាព ហើយគេបានប្រកល់ងារឲ្យគាត់ថា ជាឆេងហៅហើយតំណែងគាត់ត្រូវស្នងដល់កូន ប្រុសរបស់គាត់ឈ្មោះថា ចាងពយ